កណាចង់ទូសួរព្រះអង្គថាតើធ្វើយ៉ាងណាដើម្បីរៀបចំជីវិត នៅពេលចាស់ទៅម្ចាស់គ្រូពួកអីភាកច្រើនចាស់ចាស់នៅស្រុកគេមានអារម្មណ៍ថាដូចឯកោមានអារម្មណ៍ថាកំសត់ជាពិសេសការរស់នៅមួយកូនម្ចាស់គ្រូដល់សួរបងហុងហ៎ មាចង់ស្ដាប់អ្នកមានបទពិសោធន៍ត្រៀមមិនដែរដែលអ្នកចិញ្ចឹមកូនអាត្មាអត់កូនទេជាងការសើមានគំនិតរៀងខ្លួនប៉ុណ្ណាមិនដែលនិយាយមែនណាបើចឹងថ្មម្ដងអឺបើនិយាយពីរឿងកូន ពុកម្ដាយជាមួយនឹងកូនព្រះអង្គឲ្យ ប្រើពាក្យសង្គ្រោះអញ្ចឹងការសង្គ្រោះនឹង សង្គ្រោះដ៏ល្អបំផុតនឹងដោយអត់សង្ឃឹមអញ្ចឹងណាចឹងបានព្រះអង្គប្រើពាក្យថា ពុទ្ធទារសសង្កហោវាជាមង្គលការសង្គ្រោះដល់បុត្រភរិយានឹង គឺជាមង្គល ហើយនៅ ក្នុងលក្ខណៈបុគ្គលក្រពីពួកក្នុងគម្ពីរអង្គតរនិកាយទុក្កនិបាតហ្នឹងបងសម្ដែងពីបពការីជនហើយនិងកតញ្ញូហ្នឹងកតញ្ញូជនហ្នឹងក្រក្នុងលោកហ្នឹងប៉ុន្តែបើបុគ្គលឯណាដើរនៅ ក្នុង លក្ខណៈបុគ្គលដែលកម្រហ្នឹងបុគ្គលហ្នឹងមានមង្គលក្នុងជីវិត ដែលក្រហ្នឹងគឺថាអ្នកដែល មានឧបការៈលើគេហេអត់សង្ឃឹមក្របុគ្គលបែបហ្នឹងប៉ុន្តែបើបុគ្គលណាដើរជាលក្ខណៈជួយគេអត់សង្ឃឹមហ្នឹងបុគ្គលហ្នឹងមានមង្គលក្នុងជីវិតព្រោះអត់ចេះខូចចិត្តទេអត់ចេះជួយខូចចិត្តដូចបងលើកឡើងមិញច្រើនចាស់ទៅឯកាដូចចេះតែឃើញគេមិនមកមើលឬក៏គេមិនមកលេង អានឹងទោះបីមិនសង្ឃឹមថាចង់បានអីក៏ចង់បានអាភាពស្និទ្ធស្នាលពីគេដែរនិយាយរួមទៅនៅក្នុងតាធម៌ដែលព្រះអង្គសម្ដែងសរុបមកថាតណ្ហា ជាហេតុនាំមកនូវសេចក្តីទុក្ខតែចង់បានមិនបានដូចចិត្តហ្នឹងកើតទុក្ខហើយអញ្ចឹងមានតែការជួយដោយ ផ្ដល់ឲ្យសេចក្តីសុខដល់គេទេហើយត្រូវដឹងថាយើង បើបានជាប្រើពាក្យថាជួយគេហើយត្រូវដឹងថាយើងអត់ខ្វះអីទេយើងជាអ្នកមានទីពឹងខ្លួនឯងហើយបើយើងជួយគេកុំជួយអង្គុយត្អូញសបោអ្នក ជួយអង្គុយត្អូញមែនទេមែនមែនហ្នឹងហើយអាត្មាដើរជួបច្រើនណាការទៅអាមេរិកអីមានជាដូនខ្លាំងគាត់ជួយមែនគាត់ជួយយកញាតយកអីមកឲ្យគេអត់ដឹងអីហ្នឹងណា អញ្ចឹងអ្នកខ្លាំងឆ្លោះមួយគាត់វិញក៏មានដែរមនុស្សយើងវាចឹងសង្គមមនុស្សអញ្ចឹងប៉ុន្តែបើសិនជាយើងបានជាចិត្តល្អហើយបន្ថែមការយល់ដោយល្អមួយទៀតបានជាអ្នកជួយគេហើយកុំឲ្យខ្លាយជាអ្នករងរបួសអញ្ចឹងណាដោយដុកទ័រអញ្ចឹងបើថាយើងទៅជួយអ្នកជំងឺហើយពាក់ម៉ាស់ពាក់អីការពារកុំឲ្យវារបួសកុំឲ្យឆ្លង virus ខ្លាច ព្យាបាលត្រូវហើយព្រោះមាន ពេលខ្លះអ្នកជួយគេក៏អាចខ្លាយជាជនរងគ្រោះដែរអញ្ចឹងវាត្រូវមានបច្ចេកទេសបានព្រះអង្គសម្ដែងពីបុណ្យប្រកបដោយបញ្ញាហ្នឹងចិត្តល្អដែលជាការជួយ របស់ ដល់អ្នកដតីហ្នឹងมันប្រកាសថាជាផ្លូវដែលត្រឹមត្រូវ100%ទេអញ្ចឹងបាននៅក្នុងមហាកុសលព្រះអង្គសម្ដែង ពីមហាកុសល ប្រះចៈបញ្ញាហើយនឹង មហាកុសលដែលប្រកបដោយបញ្ញាហ្នឹងហើយបុគ្គលអ្នកមានបញ្ញាហ្នឹងគឺថាអាច ដោះខ្លួនឯងឲ្យរួចផុតទុក្ខផងហើយអាចជួយអ្នកដទៃឲ្យផុតទុក្ខផងប៉ុន្តែកាលណាយើងជួយវាមានតែអាធិធចិត្តល្អមួយក៏ប៉ុន្តែការគិតវាអត់ត្រូវអ្នកជួយនឹងអាចដេកកើតទុក្ខពេលក្រោយពីព្រោះភាពអកតញ្ញូ សបោក្នុងសង្គមមនុស្សសបោហ្មងអញ្ចឹងបានព្រះអង្គសម្ដែងថា បុគ្គលក្រកម្រក្រក្រៃហ្មងក្នុងលោកហ្នឹងកតញ្ញូបុគ្គលហ្នឹងក្រណាអ្នកខ្លះហ្នឹងដឹងគុណម៉ែឪទៅដូចថាម៉ែឪហ្នឹងទល់ធ្វើត្រូវចិត្តផងឬក៏ម៉ែឪនៅគ្រាន់បើដែរឬក៏នៅផ្ដាល់នេះផ្ដាល់នោះឲ្យបានជាថាដឹងអញ្ចឹងទៅប៉ុន្តែ នៅពេលដែលខុសចិត្តបន្តិចតួចនឹងឡើងទៅចិត្តម៉ែឪក៏មានដែរអញ្ចឹងពាក្យដែលថាបបការីជួនមែនតែនក្រ អ្នកដឹងគុណមែនតែនក្រមែនណាថានេះគឺពុទ្ធថាហើយលោកបញ្យលទៀតថាហេតុអីបានក្រ សម្រាប់បុព្វការីជនបុព្វនិងការីការី អ្នកធ្វើ ធ្វើនៅឧបការៈបុព្វមុនណាក៏ដោយដែលដែល ជួយយើងមុន ដែលធ្វើល្អដល់យើងមុនហៅថាបុព្វការីជន បងថាក្រក្រក្នុងលក្ខណៈអីក្រដោយសារមានធម៌មួយយ៉ាងទុរារាំងបានមិនឲ្យសម្បូរគឺតណ្ហានឹងមក ឲ្យតែជួយគេហើយគិតតែចង់ឲ្យគេដឹងអញ្ចឹងបុគ្គលបែបហ្នឹងសម្បូរជួយគេហើយចង់ឲ្យគេដឹងបុគ្គលបែបហ្នឹងសម្បូរជាបុគ្គលបែបណាដែលក្រជួយគេហើយមិនទៀមទាការដឹងឯងមិនទៀមទាការតបស្នងឯងហើយបុគ្គលបែបហ្នឹងអ្នកដែលមិនចេះកោតទុក គឺ អ្នកដែលជួយគេហើយមិនចង់បានអីនោះឯងពាក្យថាមិនចង់បានអីសូម្បីតែពាក្យអរគុណក៏មិនបាច់ ដោយគាត់គាត់ជួយហើយជួនកាលបរៀនកូនក្មេងឲ្យចេះអរគុណគាត់មិនមែនចង់បានទេតែចង់ផលិតមនុស្សហ្នឹងឲ្យទៅជាមនុស្សល្អអាហ្នឹងរឿងផ្សេងតែសម្រាប់ខ្លួនគាត់មិនបាច់ក៏បានដែរចឹងបាននៅ ក្នុងអង្គរបស់បណ្ឌិតហ្នឹងវាមានសង្ឃហវត្ថុហ្នឹងមានឲ្យហើយមានពាក្យល្អល្អទៀតកន្លែងហ្នឹងដែលព្រះអង្គសំដែងហ្នឹងគឺ បើយើងអត់យល់ទេ ស្ដាប់មកផ្លេតទៅហាក់ដូចជាព្រះអង្គដាក់សម្ពាធទៅលើ អ្នកជួយគេបើវាល្មិលគុណហ្មងហ្មងរឿងអីមកឲ្យខ្ញុំខឹងឃើញបើវាល្មិលគុណហ្មងហ្មងមិនក៏មកឲ្យខ្ញុំខឹងប៉ុន្តែត្រឡប់មកវិញថាខឹងនឹងសុកឯទុកហ្នឹងហើយយើង reflect មកអញ្ចឹងវិញណា ចឹងមិនថាបើជួយគេឲ្យដូចដុកទ័រទៅវាមានវិធីព្យាបាល ហើយនិងវិធីការពារខ្លួនឯងកុំឲ្យកើតទុកបងសាធុចឹងដូចចាស់ចាស់ចឹងធ្លាប់មានញោមខ្លះដែលអាត្មាស្គាល់គាត់ហ្នឹងគាត់គាត់ចេះរៀបចំមួយយ៉ាងរបស់គាត់ដែរគាត់អឺរៀបសម្រាប់ពេលដែលគាត់ចាស់ទៅគាត់មានសភៅធัวគាត់មានអីអីមកកន្លែងរបស់គាត់ហ្នឹង ពេលគាត់ចាស់ទៅហ្នឹងគាត់ថាកុំបាច់យកចៅមកអញឹកអញុកអីជាមួយគាត់អីមកលេងម្ដងម្កាលបានហ្នឹងពេលដែលគាត់ចាស់មែនទែនសុំឲ្យគាត់ នៅមួយកន្លែង ទៅគាត់ស្ដាប់ធម៌ស្ដាប់អាទៅបើចិត្តល្អហុចតែមហូបអាហារឲ្យគាត់ទៅបានហើយដូច្នេះគាត់រស់នៅព្រមត្រឹមប៉ុណ្ណឹងអញ្ចឹងមួយថ្ងៃមួយថ្ងៃអត់អត់មានតន្ទឹងថាណាមកមើលអញអាចៅនេះមិនមកមើលលេងអញ ហើយដើម្បីឲ្យងាយងាយខាន់ប្រាប់ថាកលឹះគិតតិចតិចវាត្រូវការភាពកក់ក្ដៅវាត្រូវការប៉ុន្តែ មានអ្នកដែលធ្លាប់មានបទពិសោធន៍អញ្ចឹងចឹងនិយាយប្រាប់ហើយគិតទៅវាត្រូវមែនចាស់ចាស់ខ្លះគាត់ថាក៏អត់មានក៏ទុកអីរាល់ថ្ងៃទូបីកូនគេថាសប្តាហ៍ក្រោយមកលេងប៉ុន្តែដល់ពេលសប្តាហ៍ក្រោយកូនអត់បានមកដោយសាររវល់គាត់ប្រាប់ខ្លួនអញថាកូនអញរវល់ខ្លាំងហើយបានបានមក អញ្ចឹងហ្នឹងហើយអញ្ចឹងគាត់ព្រមទៅអញ្ចឹងអត់អីទេគាត់ថ្ងៃណាតនេចាំមកប៉ុន្តែបើយើងប្រកាន់អាពាកហ្នឹងមើលវាថាមកលេងអញដល់ថ្ងៃវាលេះអញ្ចេះវាលេះអញ្ចឹងហ្នឹងហើយក៏ទុកភ្លាមហ្នឹងហើយដល់ពេលយើងធូរអញ្ចឹងទៅកូនក៏អត់សម្ពាធដែរមែនទេហើយតែយើងប្រកាន់តែអាពាកប៉ុណ្ណឹងដល់ពេលថ្ងៃខណៈខុសតែមួយថ្ងៃក៏យើងឡើងសុបាយដែរ កលែងសបាយយកអីមកជូនអះមិនបាច់ឲ្យអញងក់ងัวបាត់ហើយហើយបាក់លួងណាចាស់ចាស់ហ្នឹងមែនទេហ្នឹងហើយបាក់លួងអាអីចាស់ចាស់និយាយថាម៉េចចាស់អាង ស្លាប់ហ៎ហ្នឹងហើយអញ្ចឹងបើកាន់តែចាស់គឺគួរតែធ្វើ ខ្លួនឲ្យខ្ជូតកុំងัวច្រើនអញ្ចឹងណា ហើយតែតែតែយកអាងក់ងោទៅច្រើនហ្នឹងចៅចៅក៏មិនចង់ទៅចិត្តដែរទៅទៅលេងសើចជាមួយចៅអីលោកអឿនអញ្ចឹងទៅចៅសុបាយទៅលេងទៀតដែរហើយតែងក់ងោច្រើនងក់ងោអត់ខ្ជូតទេណាកូនក្មេងងោខ្ជូតចាស់ងោអត់ខ្ជូតទេណាប៉ុន្តែបើសិនបើយើងចង់បានរឿងផ្សេង គឺគិតពិតជាការទុកហើយចង់បានការស្និទ្ធស្នាល ពីកូនចង់បានកូនមកលេង ចង់បានអីអីហ្នឹងណាអានឹងកើតទុកហើយអញ្ចឹងបើយើងតាំងនៅក្នុងបបការីជនដែលល្អនៅពេលដែលយើងចំកូនថាដល់ត្រើយចុះដូចថាមានគូសកអស់ហើយអញ្ចឹងទៅឲ្យកូនរស់រៀនរស់មិនសុបាយអញ្ចឹងចុះហើយបើថ្ងៃណាបើនឹកម៉ែមកលេងម៉ែចុះបើថាមិននឹកទេកូនរស់នៅសាមញ្ញចុះអញ្ចឹងណាធូរ អានេះមិនបាច់តាំងចិត្តលះកូនលះប្រពន្ធលះប្តីទៅបួសណាទេបួសក្នុងហ្នឹងមកទៅគឺថាបួសចិត្តហ្នឹងហើយឥឡូវគេមកអញឹកអញុកបាក់លះវិញតាបើបើនិយាយពីកំសត់នរណាក៏អាចមានរឿងត្អូញដែរប៉ុន្តែបើគិតត្រូវបន្តិចគ្មាននរណាគួរត្អូញឡើយខណៈយល់ថារឿងហ្នឹង វាអញ្ចឹងឯង